ដោយយើងមិនចង់ខ្ចីប្រាក់គេក្នុងទំហំមួយដ៏ធំធ្វើផ្លូវរថភ្លើងល្បឿនលឿនដែលពីភ្នំពេញទៅប៉ោយប៉ែតពីភ្នំពេញ ទៅក្រុងប្រសិទ្ធនោះជំនួសឲ្យអាផ្លូវដែកចាស់ដែលសប្តាហ៍ថ្ងៃនេះរត់បានត្រឹមតែ30គីឡូម៉ែត្រក្នុងពេលដែលផ្លូវល្បឿនលឿនអាចរត់ដល់ទៅដល់130គីឡូម៉ែត្រក្នុងមួយម៉ោងទៅធ្វើឲ្យមានការចំណេញទៅលើការដឹកជញ្ជូន ធ្វើការដឹកជញ្ជូនពេលដែល AID បារាំងមកអាណៃនៅរដ្ឋមន្ត្រីព័ទ្ធភូបារាំងមកគាត់ក៏លើកទឹកចិត្តខ្ញុំថាសុំសុំនៅឯសិក្សាទៅរួចហើយអាចឲ្យក្រុមហ៊ុនរបស់បារាំងធ្វើ BOT ដើម្បីយើងមិនចង់ចេញលុយខ្ចីលុយគេយកមកធ្វើចឹងបើគេធ្វើ BOT បាន គឺវាល្អដោយ គឺអាផ្លូវលឿនលឿនយើងបងលុយទៅហើយគេបានអាលុយនោះត្រឡប់ទៅវិញមិនមែនគ្រាន់តែជា លំនៅឋានដ៏កក់ក្ដៅប៉ុណ្ណោះទេ តែជាទីកន្លែងដែល អាចសម្រាកលំហែរំសាយរាល់ទុក្ខកង្វល់អារម្មណ៍ស្មុគស្មាញបន្ទាប់ពីការនឿយហត់ពេញមួយថ្ងៃ គឺជាទីឋានពោពេញដោយសេចក្តីសុខសុភមង្គលជានិរន្តរ៍